ធម៌គឺព4ប្រការ1អាយុ2វណ្ណៈ3សុខៈ4ពលៈពុទ្ធពរ4ប្រការនេះចូលចម្រុងចម្រើនកើតមានដល់ប្រកករណាគ្រប់ព្រះអង្គនិងញាតិញោមស្រីប្រុសទាំងអស់ ជាពិសេសម្ចាស់ដើមទៀនប្រធានដើមបុណ្យលោកអាចារ្យដែលបានអញ្ជើញមកអបស្ទបចូលរួមនៅក្នុងកម្មវិធីនេះផងដែរហើយពេលឱកាសនេះដែរអត្មាភាពទាំង3ព្រះអង្គឃើញថាដោយការអរតនានិមន្តម្ចាស់សម័យដើមទៀនប្រធានដើមបុណ្យ ដើម្បីនឹងបានសម្ដែងនៅព្រះធម៌ទេសនាដើម្បីនឹងតបស្នងសទ្ធារបស់អ្នកដែលមានសទ្ធាដែលប្រព្រឹត្តនៅក្នុងឱកាសនេះហើយអាត្មាភាពដែលចាប់កាន់ឃោសនៈស័ព្ទមុនគេនេះញាតិញោមពុទ្ធបរិស័ទប្រហែលជាស្គាល់ហើយណោះ បើអត់តន់ស្គាល់ទេអាសាទៅវត្តស្គាល់ហើយអញ្ចឹងអាត្មាភាពគង់នៅវត្តតាំងគោណាញោមឃុំ8មុំស្រុកថ្ពងស្គាល់វត្តតាំងគោទេយ៉ាងណាបើអត់ដែរស្គាល់ជឿទៅណាហ្នឹងហើយហើយបានឃើញថាថ្ងៃនេះ អត់ដឹងថាប៉ុនលោកតាលោកយាយនឹងទេច្បាស់ថាប៉ុនគេអ្នកផ្សេងណាចឹងថ្ងៃនេះប៉ុនកូនមីភូមិណាប៉ុនម្ដាយណែមីភូមិពងរោមុខយូរផងឥឡូវមកជួបហ่ะបើយើងថារកអស់ប្រទេសឈើងាប់ហ្នឹងអញ្ចឹងឃើញថាកូនចៅប្រុសស្រីថ្ងៃនេះបានប្រកកម្មវិធីធ្វើបុណ្យបច្ច័យ4 ជូនចំពោះលោកឪពុកវ៉ាន់សុតអ្នកម្ដាយសៀអែមនឹងហើយតសុតជាអែមដុំដុំព្រេងយើងនឹងណាហើយដែលមានប្រជជនរស់នៅសពថ្ងៃនិងមួយផ្នែកទៀតឧទ្ទិសកុសលជូនញាតិកាទាំង7សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ ហើយក៏មានអ្នកដើមប៉ុន មានលោកវងពេញនិងភរិយាព្រមទាំងបុត្រអ្នកស្រីវងអាននិងស្វាមីព្រមទាំងបុត្រអ្នកស្រីសុតប៉ែនព្រមទាំងបុត្របាត់ស្វាមីទៅណាចេះចឹងហ៎ស្វាមីដែរព្រមទាំងស្វាមីព្រមទាំងបុត្រហ្នឹងហើយ លោកវងសេម និងភរិយាព្រមទាំងបុត្រលោកវងសោយនិងភរិយាព្រមទាំងបុត្រលោកវងសុងនិងភរិយាព្រមទាំងបុត្រអ្នកស្រីវងអ្នកស្រីវងសុនព្រមទាំងបុត្រតាអ្នកស្រីវងសុននិងស្វាមីព្រមទាំងបុត្រអ្នកស្រីវងសោតនិងស្វាមីព្រមទាំងបុត្រ អ្នកស្រីសាវឿននិងស្វាមីព្រមទាំងបុត្រអញ្ចឹងឃើញថាមាន9នាក់ដែលជាកូនច្រើនដូចដូចញោមអាត្មាដែរញោមអាត្មា10តែទៅមួយរ៉ែនៅ9រាល់ថ្ងៃលោកឈើណាស់ ខ្សែជាមួយគ្នាតាមមើលអញ្ចឹងឃើញថាថ្ងៃនេះជាថ្ងៃអ្នកខត្តរឹកល្អណាស់ដែលបានណែកូនចៅប្រុសស្រីធ្វើបុណ្យបច្ច័យ4នេះជូនឃើញថាល្អណាស់អញ្ចឹងអាត្មាភាព បានរៀបរាប់មកប៉ុណ្ណេះពីប្រវត្តិសាវតាឲ្យញាតិញោមបានស្គាល់ញោមនឹងហើយឃើញថាងាកមកអង្គធម្មកថាខាងលិចនេះឃើញថាលោកគង់នៅវត្តអីបល័យអីទេឈ្មោះបបតាសុវណ្ណគិរីបបតាសុវណ្ណគិរីបបតាបាលិឡៃ ឈ្មោះវែងណាស់ញោមសុវណ្ណការីបបតាបានិល័យណាហ្នឹងហើយហៅភ្នំបាទពនាមព្រះអង្គរុនរីហ្នឹងខាងខាងលិចហើយងាកមកខាងនេះខាងកើតនេះញោមស្គាល់ហើយណាញោមនឹងព្រះអង្គគង់នៅវត្តធម្មារាម ហៅវត្តថ្មីដងតុងឃើញតែទីរហូតថ្ងៃមុននឹងទីរហូតគេអត់មុនឯងទីលីងទីណាប៉ុន្តែខែមែនហើយនៅទេហើយនៅទេថ្ងៃណាអើថ្ងៃ6រួចឯងអត់ដឹងអើខ្ញុំទីអាសាមុននោះអាសាបានលួយទៅអត់អត់ទេយូរ អូចេះតែអានឹងឯងចឹងព្រោះរស់អាស្រ័យគេចឹងហ្នឹងមកមែនគ្រប់អង្គហើយគេអាសាមុនសាញឹមមកគេក្រនមុនហ្នឹងយូរម្លេះទេញោមក្រកោបានធ្វើពុតណាបោះកូវីដនឹងមានអីក្រេនៅធនីចេះឥឡូវបានប្រភូបថយយ៉ាងមកចិត្តតែក្រនលឹកលឹកវិញណាបើបើស្រូវវិញហៅថា សំណាបអីវាគាត់រីកវិញណាញោមណានឹងព្រោះតែញាតញោមបិទសតកិច្ចទៅមានអីប្រសង់ហ្នឹងអត់លីងអត់ក្រែអត់រូងវេទនាសឹកអស់មកក៏ភ្លុះអានេះវាអញ្ចឹងអញ្ចឹងឃើញថាពេលនេះអាត្មាភាពរៀបរាប់ប៉ុណ្ណឹងចោះអត់បាច់សួរអីវែងឆ្ងាយទេណោះ នឹងអាអញ្ចឹងចាប់អ្នកមោតែម្ដងអ្នកមោតាសៈភគវៈតោរហតោសម្មាសម្ពុទ្ធសៈអ្នកមោតាសៈភគវៈតោរហតោសម្មាសម្ពុទ្ធសៈអ្នកមោតាសៈភគវៈតោរហតោសម្មាសម្ពុទ្ធសៈ ខ្ញុំត្រឹកករណាសូមលំអត់លំអោនក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃប្រត្រៃរដ្ឋដែលមានព្រះពុទ្ធរតនៈប្រធមរតនៈប្រសង្ឃរតនៈស្មើដោយជីវិតសពសពកាលបន្តបន្តពិបត្តិនមស្ការ ដោយសង្ខេបប៉ុណ្ណេះក៏សូមក្រាបថ្វាយបង្គំចំពោះ លោកម្ចាស់ព្រះអង្គជាបថេរៈ ប្រមាណព្រះអង្គនេះខាងក្រោមនោះប្រហែលជា2 3ប្រហែល3ព្រះអង្គណាដែលបួសមុននឹងអាសូមធ្វើសេចក្តីនមស្ការដោយសេចក្តីកោតក្រែងនឹងឃើញថាឡើងក្រេទៅហើយណោះហើយក៏សូមធ្វើសេចក្តីរាប់អាន ចំពោះលោកម្ចាស់គ្រប់ព្រះអង្គទាំងអស់ដែលមានវត្តមាននៅក្នុងទីនេះនឹង អញ្ចឹងឃើញថាពេលនេះជាពេលមួយដែលប្រជាពុទ្ធបរិស័ទដែលបានអញ្ជើញមកនឹងឃើញថាសត្វតែជាអ្នកប្រាថ្នាចង់បានសេចក្តីសុខចង់បានសេចក្តីចម្រើនពីការធ្វើបុណ្យកុសលចឹងមែនទេញោមហ្នឹងហើយធម្មតាបើយើងធ្វើស្រែតែចង់បានស្រូវ យ៉ាងណាវិញការធ្វើបុណ្យធ្វើកុសលនេះក៏តែងតែចង់បានសេចក្តីសុខចង់បានបុណ្យកុសលអញ្ចឹងប៉ុន្តែពេលនេះឃើញថាទេសនាថ្ងៃនេះមានរហូតដល់ក្រែ3ធម្មតាទេសនាក្រែ3ហើយមានសង្ឃយនាទៀតនឹងអញ្ចឹងតាមលំដាប់លំដោយនៃការ ទេសរបៀបបុរាណមកតែងតែលើកមហាបរិបទានសោតអីជាដើមចឹងទៅឥឡូវមិនបាច់លើកទេអាត្មាភាពនិងអរតនីនៅប្រធមមកសាកសួរប្រដេចគុណទាំងពីរព្រះអង្គតែម្ដងប៉ុន្តែសួរព្រះអង្គខាងលិចនឹងមុនគេនឹងដើម្បីឲ្យលោករៀបរាប់ពីបុណ្យពីកុសលជាពិសេស នៅក្នុងបទព្រះវិន័យប្រុសពេលនេះម្ចាស់ទានប្រធានដើមបុណ្យចំណាយធនធានទ្រព្យសម្បត្តិនឹងអត់តិចទេណាញោមបុណ្យមួយមួយហើយប្រជុំថ្ងៃនេះសត្វតែអាចារ្យធំធំហើយចារ៉េមក៏មកសត្វចាធំឥឡូវពុះនៅកាន់តែធំហើយតែលុយដឹងធំដឹងអត់ទេនោះហ្នឹងហើយ អញ្ចឹងថ្ងៃនេះឃើញថាបុណ្យតកតងនៅក្នុងបច្ច័យ4នឹងហើយនឹងណែចម្រើនអាយុផងណានឹងព្រោះយើងធ្វើបុណ្យហ្នឹងគឺចម្រើនបច្ចុប្បន្ននឹងហើយជាពិសេសតបស្នងចំពោះអ្នកដែលមានគុណជាពិសេសដូចពេលនេះចឹង សូមឲ្យបដិជ្ជគុណព្រះអង្គខាងលិចព្រះអង្គវត្តភ្នំបាទពនាមរុនរេជជួយរៀបរាប់អំពីបច្ច័យទាំងឡាយ4បន្តិចទៅមើលតើកូនចៅប្រុសស្រីនឹងត្រូវធ្វើរបៀបណា ដើម្បីឲ្យត្រូវក្នុងវិន័យខ្លះសូមឲ្យព្រះអង្គនឹងរៀបរាប់អំពីបច្ច័យ4ចែកជូនដល់ញាតិញោមពុទ្ធបរិស័ទបានណែសន្តាប់តាម ណាកន្លះម៉ោងចុះណាតែគុណកុំយូរពេកណាអញ្ចឹងសូមរដ្ឋធានានិមន្តសូមអនុមោទនាពោសូមអនុមោទនានមត្ថោអរតនតយាសៈទូលព្រះបង្គំខ្ញុំព្រះករុណាក៏សូមក្រាបថ្វាយបង្គំនៅប្រជុំ3នៃព្រះត្រៃរតន៍ គឺមានព្រះពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លាហើយក៏សូមលំអត់លំអោនកាយវិចាចិត្តដើម្បីនឹងក្រាបថ្វាយបង្គំនៅ ព្រះ សម្ដេចសង្ឃរាជទាំងពីរគណៈគឺមានព្រះសម្ដេចសង្ឃនាយកព្រះសម្ដេចសង្ឃនាយករងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លាក៏សូមក្រាបថ្វាយបង្គំ ចំពោះលោកអើលោកអើដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លាក៏សូមក្រាបថ្វាយបង្គំនៅលោកម្ចាស់គ្រូទាំងពីរព្រះអង្គដែលជាធម្មកថានៅក្នុងឱកាស ថ្ងៃនេះក៏សូមដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លាសូមចម្រើនពរដល់ញាតិញោមជាពុទ្ធបរិស័ទទាំងអស់ដែលជាម្ចាស់ដើមទៀនប្រធានដើមសទ្ធា នៅក្នុងឱកាសថ្ងៃនេះគឺញាតិញោមបានប្រពធ្វើបុណ្យបច្ច័យ4សម្រាប់ជូនលោកឪពុកនិងអ្នកម្ដាយគឺការរលឹកនឹកឃើញនៅឧបការៈគុណរបស់មេត្តាបិតាការដែលរលឹកនឹកឃើញគុណរបស់មេត្តាបិតាបើសំដែងទៅតាមព្រះពុទ្ធសាសនា គឺកូននឹងមានធម៌កតញ្ញូកតវេទីតាធម៌នៅក្នុងខ្លួន ព្រោះថាគុណមេត្តាបិតានេះ ព្រះសម្មាសម្ពុទ្ធព្រះអង្គបានសម្ដែងហើយថា កូនប្រុសកូនស្រីទាំងអស់គឺមិនអាចតបស្នងសងនៅគុណមេត្តាបិតាបានទេមែនទេញាតិញោមអឺញាតិញោមមើលឲ្យលឺតិចមើលញោមអឺញាតិញោមភូមិអីហ្នឹងភូមិលងព្រែកហ៎ព្រោះហ្នឹងហើយ គឺបានរលឹកនឹកឃើញចាត់ចែងដើម្បីនឹងធ្វើកម្មវិធីបុណ្យនឹងជូនលោកអ្នកដ៏មានគុណកាលណាដែលយើងបានគិតគូរធ្វើនៅក្នុងកម្មពិធីបន់បច្ច័យ4ក្តីបន់ចម្រើនប្រជជនក្តី ទៅតាមក្បួនទៅតាមវិន័យទៅតាមច្បាប់ព បើសិនណាបើយើង អត់មានទៅតាមក្បួនទៅតាមព្រះវិន័យទេ យើងមិនអាចធ្វើបរិបជូនលោកអ្នកដ៏មានគុណបានទេ មិនចឹងហើយញោមកូនប្រុសកូនស្រីលួសត្រាតែក្នុងរង្វង់ក្រុមគ្រួសារហ្នឹងលួសត្រាតែមានច្បាប់មានវិន័យសម្រាប់ទូមានព្រៀនប្រដៅកូន មែនទេញោម បើសិនណាបើអត់មានច្បាប់មានវិន័យនៅក្នុងក្រមគ្រួសារហ្នឹងទេតើយើងទទួលមានព្រានប្រដៅកូនហ្នឹងឲ្យដើរទៅតាមមាគាតាម ប្រពុទ្ធសាសនាបានដែរឬទេញោមបងគឺអញ្ចឹងគឺយើងទូមានព្រានប្រដៅកូនហ្នឹងឲ្យកូនហ្នឹងចេះសាងនៅអំពើល្អចាស់ចាស់គាត់ថាម៉េចញាតិញោមតំពាំងស្នងរស័យ កូនប្រុសស្រីស្នងពីឪពុកម្ដាយណោះញោមណោះអញ្ចឹងទេយើងត្រូវតែរលឹកនឹកឃើញថាឪពុកម្ដាយកាលណាដែលបានថែទាំយើងតាំងពីតូចក្រូចឆ្មាអីណោះចេះថែទាំចេះការថ្នាក់ថ្នមបីបំសំបីតែមូសសំបីតែចមោចសំបីតែចង្អាក៏មិនអោយមកបៀតបៀនកូនបានដែរមែនមិនមែនញោម ឮតកូនយមឮតកូនស្រែកនឹងម្ដាយឪពុកនឹងមុខភ័យអស់ហើយញាតញោមខំរត់ខំស្ទុះខំស្ទាមកស្រវា3បងថ្នមបំពេណោះញោមណោះអឺញោមអ្នកម្ដាយមែនអត់ញោមហ្នឹងហើយ ខ្លះខំលើកមកមើលអង្រឹងថាអង្រឹងនឹងមានលោមានចមោចរមមាន ចង្អាឬមានមូសរៀនអីមកបៀតបៀនដល់កូននឹងខំប្រឹងណាញោមណោសំបីតាមមហូបមហូបណាដែលឆ្ងាញ់ឆ្ងាញ់អត់ហ៊ានហូបពិសាខ្លួនឯងទេ ទុកដើម្បីនឹងឲ្យកូន ទោះតែធ្វើការទីចិត្តទីឆ្ងាយក៏ដោយណាញោមណោះក៏មានរបស់សម្រាប់នឹងផ្ញើឲ្យកូនដែរមែនអត់លោកឪពុកគ្រប់រូបអឺញោមលោកឪពុកណាយ៉ាងហោចណាស់ក៏ផ្ញើនំប៉័ង10ដើមមកកូនដែរណាញោមណាសេចក្តីស្រឡាញ់សម្រាប់កូន ភាពនឿយហត់ប៉ុណ្ណឹងណាញោម គឺគ្រាន់តែឃើញកូនរត់មកទទួលលោកឪពុកនិងអ្នកម្ដាយគឺភាពនឿយហត់នឹងគឺបាត់ដោយឯងឯងតែហ្មង គឺមានភាពសบายចិត្តរីករាយរហូតដល់គាត់ខំទំនុកបំរុងរកការងារធ្វើការងារមិនថាទីចិត្តទីឆ្ងាយក្តៅតិចយ៉ាងណា ក៏គាត់រកប្រាក់ចំណូលដើម្បីបញ្ជូនឲ្យកូនរៀនសិក្សា រៀនសូត្រដើម្បីឲ្យស្គាល់ខុសស្គាល់ត្រូវមានមុខការងារនៅក្នុងសង្គមគេដែរមែនអត់ញាតិញោមហ្នឹងហើយចំណាយធនធានញោមទិញទាំងពីកង់ពីដើមមានកង់ជីណាញោម ឥឡូវនឹងកង់មិនសូវមានទេដល់តែម៉ូតូបានពេញនិយមណាញោមណាហ្នឹងហើយទៅដល់អនុវិទ្យាល័យជិះកង់អត់កើតទេម៉ែពុកម៉ែធ្វើម៉េចឲ្យបានម៉ូតូមួយគ្រឿងទៅគ្រាន់ជិះយ៉ាងហោចណាស់ក៏011 06អីទៅឲ្យបានជិះនឹងពេញនិយមគេដែរណាញោមមែនទេញោមហ្នឹងខំបង្រត់ពីមាត់ពុះពៀសັບគ្រប់បែបយ៉ាង រហូតដល់កូននឹងរៀនចប់សពគ្រប់បែបយ៉ាងហើយគិតគូផ្គប់ផ្គុំឲ្យកូននឹងមានជាគូសកណាញោមមានជាប្តីជាប្រពន្ធដើម្បីអីគេញាតិញោមដើម្បីរៀបចំអនាគតកូននឹងឲ្យភ្លឺស្វាងទៅមុខណាញោមដល់តែពេលអញ្ចឹងហើយផ្សំគុំសពគ្រប់បែបយ៉ាងចែកផ្ទះ ចែកដីចែកស្រែចែកចំការចែកមន់ចែកមាសចែកប្រាក់សັບគ្រប់ផ្សារពើគ្រប់បែបយ៉ាងឲ្យកូន រហូតដល់កូនបាន មានផ្សំផ្គុំគ្នាជាប្តីជាប្រពន្ធហើយមានកូនទៀតមើលកូនឲ្យទៀតណាញោមមែនអត់ញោមជួយស្ទុះស្ទាឲ្យកូននឹងធ្វើម៉េចឲ្យមានបាននឹងគេខំប្រឹងណាញោមណាញោមខំប្រឹងណា ដើម្បីការមើលថែទាំ ប៉ុន្តែនៅក្នុងឱកាសថ្ងៃនេះ គឺកូនប្រុសកូនស្រី បានរលឹកនឹកឃើញនៅឧបការៈគុណរបស់មេត្តាបិតាគឺបានធ្វើបុណ្យចម្រើនបច្ចុប្បន្នឲ្យគាត់កាលណាដែលយើងធ្វើបន់ចម្រើនបជនពេលដែលគាត់មាននៅអាយុជីវិតការរស់នៅនេះ គឺជាមង្គលមួយដល់ល្អដល់ប្រសើរព្រះសម្មាសម្ពុទ្ធព្រះអង្គបានប្រកាសសម្ដែងថាមេត្តាបេតោឧបថានាងបុត្តទារសសង្កហោកេរិយាបំរើមេត្តាមួយ កេរិយាបំរើនៅបៃតាមួយសេចក្តីសង្គ្រោះដល់ញាត និងភរិយាមួយការងារទាំងឡាយឯណាដែលមិនមានទោសមួយទាំង4នេះឯងជាមង្គលដកឧត្តមអើញោម ឃើញអត់ញោមអញ្ចឹងកិរិយាបំរើមេត្តាបិតានឹងយ៉ាងណាយ៉ាងណាយ៉ាងណីកុំឲ្យតែម្ដាយឪពុកនឹងពិបាកចិត្តទៅណាញោមម្ដាយឪពុកខំទូមានព្រៀនបដៅកូនកុំឲ្យកូននឹងទៅលួចទៅឆក់ទៅប្លន់ទៅកាប់ទៅសម្លាប់អ្នកដតីមែនអត់ញាតិញោមអឺញាតិញោមគ្រប់គ្នាចង់ឲ្យកូនទៅធ្វើអញ្ចឹងអត់ញញោមអំពើដែលសង្គមគេស្អប់ខ្ពើមចង់អត់អត់អីណោះញោមណោះ ណាខំទូមានព្រៀនបដៅកូនអញ្ចឹងកូន ប្រុសកូនស្រីគាត់ បានរនឹកនឹកឃើញថា ម្ដាយឪពុកគាត់បានមានអាយុជីវិតនៅនៅក្នុងអាកាសថ្ងៃនេះអញ្ចឹងចំណាយធនធានបងប្អូនដល់ថ្នាក់8 9នាក់ម្នាក់100000ម្នាក់100000ឬម្នាក់50000ធ្វើបន់ជូនគាត់ម្ដង មើលអស់ប្រមាណលុយញោមអឺញោមមែនអត់ ពេលគាត់មើលថែទាំយើងតាំងពីតូចសួរតាគាត់ដែរគិតពីលុយដែរគាត់ខំប្រឹងថែទាំយើងឯងគាត់ដែរគិតឯងញោមអត់ដែរគិតសំបី តែ100ខ្មែរប៉ុន្តែបើកូនវិញសាក់ម៉ែជាពាក់លុយតែ500ក៏ទាដែរតំណងណាញោមអើញោមតែពាក់500ក៏ទាដែរហ្នឹងហើយ ប៉ុន្តែម្ដាយឪពុកអត់ទេញោមឲ្យតកូននឹងមានក្តីសុខនៅក្នុងក្រុមគ្រួសារគាត់សบายចិត្តហើយគាត់មិនចង់ឲ្យកូននឹងមានការឆ្លោះប្រកែកគ្នាទេអញ្ចឹងទេ នៅក្នុងឱកាសថ្ងៃនេះ គឺនៅក្នុងបុណ្យបច្ច័យ4នេះព្រះអង្គសម្ដែងថាទី1គឺជ័យវរៈបច្ច័យជ័យវរៈបច្ច័យនឹងគឺបានដល់នៅក្នុងគ្រឿងស្លៀកពាក់ណាញោមគ្រឿងស្លៀកពាក់មានខោអាវមានខោ មានមងមានអីសពគ្រប់សារពើហ្នឹងចឹងទៅដូចនេះមានក្រែមានអីនេះភួយនេះមានពូកមានអីសពគ្រប់ហ្នឹងយើងធ្វើជូនគាត់មួយឆ្នាំម្ដងណាញោមជួនកាលម្ដាយឪពុកខ្លះជួនកាលហ្នឹងអត់បានកូនធ្វើជូនទៀតមែនមិនមែនញោមកូនប្រុសកូនស្រីខ្លះចេះនឹកឃើញបានធ្វើនៅក្នុងកាសថ្ងៃនេះក៏ល្អហើយញោមប៉ុន្តែបើកូនប្រុសកូនស្រីខ្លះ2ឆ្នាំក៏មិនទាន់នឹកឃើញម្ដងដែរញោមហើយម៉ែអើយរវល់ណាស់ មិនបានទៅធ្វើបន់ធ្វើទៀនទេ ខែមន់សន្នដូវមកជួបជុំបងប្អូនម្ដងមន់ទាម៉ែឪខំប្រឹងថែទាំចង់ឡាប់មកជូនបងប្អូនមកជួបជុំបងប្អូនម្ដងណាញោមហ៊ាន ស្រាបៀអីហ៊ានជឿមកកេះ50000ណាញោមប៉ុន្តែជូនលុយម៉ែឪទៅវត្តទៅវាត្រឹមតែ10000ឬ5000លអ៊ូហ្នឹង អេឯងនេះដូចជូនជូនដល់កហើយអាប្អូនទី3ទី4ដូចមិនដែលឃើញមកជូនទៅវត្តទៅវាម៉ែឪសោះហ្នឹងហើយអញ្ចឹងទេខែមន់សន្និដៅមកជួបជុំគ្នាម្ដងជូនម្នាក់30000 30000ដល់តែពេលអញ្ចឹងអាបងថាអេជួបជុំគ្នាម្ដងលេងម្ដង ទៅអស់ប្រមាណណាញោម ណាញោម10នាក់បាន30ម៉ឺនដល់ទៅជាពាក់ស្រាគេលេខ3 4 5កេះមន់ម៉ែអើខំប្រឹងចិញ្ចឹមតអមន់នឹងអត់ទៀតហើយម៉ែនេះខំប្រឹងទៅអើឈ្ងោកកូននោះឆ្លោយថាផាងតែហ្មងម៉ែឯងមកធ្វើអីទៀតកន្លែងហ្នឹងកន្លែងគេហូបចុកទេម៉ែម៉ែឯងអ្នកកាន់សិលកាន់ធัวកាន់អាកុំមកកន្លែងហ្នឹងអីម៉ែនោះឆ្លោយថាវិញតែហ្មងញោម ម៉ែមកមើលកូនក្រែងជាលោកកូននឹងវាខ្វះខាតចំណុកម៉ែនឹងទៅរកឲ្យគេមកថែមទៀតណាឃើញទេញោមមែនអត់តាមពិតណាគាត់ណាមិនដែលចង់បានអ្វីពីពីកូនទេណាញោមដល់តែពេលហូបអីសពគ្រប់បែបយ៉ាងហើយហើយញោម ព្រឹកឡើងមិនចំពាក់គេ ដឹង ប្រមាណទេពេលនៅហូបចុងសបាយណាស់ជួបជុំបងប្អូនអស់ប្រមាណក៏អស់ទៅដល់អត់លុយទៅកន្លែងធ្វើការវិញទៅខ្ចីលុយម៉ែដដែលម៉ែអើយខ្ញុំខ្ចីលុយសិនមកចាំទៅដល់កន្លែងធ្វើការបើកប្រាក់ខែចាំខ្ញុំសងវិញណាញោមមែនអត់ញោមមានចឹងអត់មានទៀតចំម្លេះអញ្ចឹងចប់ហ្មងហើយញោមចំបាត់ហើយ យកមកឲ្យដល់តែពេលដល់ថ្ងៃបើកប្រាក់ខែម្ដាយនេះខំប្រឹងទេទៅសួរកូនថាឥឡូវកូន កូននឹងកំពុង ធ្វើអីម៉ែអើយឥឡូវកូនឈឺបាត់ហើយអត់បានលុយសងម៉ែទេតែពិតម៉ែនឹងគាត់តែទេទៅសួរសុកទុកសោះហ្នឹងកូននេះឆ្លោយឲ្យបាន មុន បាត់ទៅហើយណាញោមអើញោមហ្នឹងក៏ប៉ុន្តែញាតញោមជាពុទ្ធបរិស័ទ កាលណាដែលយើងបានជូន គ្រឿងស្លៀកពាក់ដល់គាត់អញ្ចឹងគាត់បាន ផ្លាស់ប្ដូរព្រោះដោយសារអីគាត់វ័យគាត់ជាវ័យចាស់ជរាណាស់ទៅហើយគ្មានកម្លាំងកំហែងឯណា ទៅធ្វើការស៊ីឈ្នួលដកច្រូតកាត់ឯណាឯណីដូចគេបានប្រាក់ចំណូលមួយថ្ងៃ2 30000អីទេណោះញោមណោះ សំបីតែយើងជាកូនប្រុសកូនស្រីហ្នឹងយើងជូនទៅ ម្នាក់មកកំ pl ែម្នាក់មកកំ pl ែ9នាក់ស្មើនឹង9កំ pl ែឬ10នាក់ស្មើនឹង10កំ pl ែអញ្ចឹងគាត់ឆ្លៀកអញ្ចឹងទៅយើងអាចជាការរីករាយក៏ចោះពេលយើងនៅពីតូចវិញសួរតែយើងនឹងអស់បន្លាស់នឹងប្រមាណបន្លាស់ញោមជួនកាលនឹងអាសរងថ្មីថ្មីនឹងហែកធ្វើជាកតោបកូនអស់អាលីងត្មងញោមអើញោមមែនអត់ញោម នឹងហើយខំខំប្រឹងថែទាំកូនណាញោមណានឹងអញ្ចឹងបានថាញាតញោមគួរតែពិចារណារិះគិតអំពីគុណមេត្តាបិតាផងឯចំណែកទី2ព្រះអង្គសម្ដែងអំពីសេនាសនៈទានសេនាសនៈទាននឹងបានដល់អីញាតញោមហ្នឹងដល់ក្រែហ្នឹងឯង យើងនៅពីតូចយើងមានអង្រឹងណាញោមមានភួយមានខ្នើយសម្រាប់ឲ្យកូននឹងមានទាំងពីព្រំអីទៀតនោះឲ្យកូននឹងសម្រានខ្លាចកូននឹងវាឈឺខ្នងឈឺចង្កេះក៏ប៉ុន្តែដល់ពេលនេះដល់ពេលកូនរលឹកនឹកឃើញឧបការៈគុណរបស់លោកអ្នកដែលមានគុណហើយគឺគាត់បានធ្វើទីសនាសនៈណែញោមឃើញអីមានក្រេក្បាំងយ៉ាងតិចបំផុតក៏200ទៅ300ដុល្លារដែរញោម មែនអត់ញាតិញោមសบายចិត្តទេញោមណា យើងជាកូនប្រុសកូនស្រីធ្វើអញ្ចឹងទៅគាត់ បាន ទទួលគាត់បាន សម្រាបានសម្រាននៅលើក្រែយើងអញ្ចឹងគឺសบายចិត្តណាស់រីករាយណាស់នឹងចំណុចទី2ចំណុចទី3ព្រះអង្គសម្ដែងថាបណ្ណបាទាន គឺការហូបចប់ ការហូបចុកនឹងយ៉ាងណាញាតិញោមគឺដោយមានបាយទឹកនំចំណីត្រីសាច់សពគ្រប់សារពើទៅ កូនប្រុសកូនស្រីដល់9នាក់ម្នាក់តែមួយចានម្នាក់មួយចានហូបមិនអស់ទេណាញោមហូបមិនអស់ទេបាយទឹកនំចំណីមិនហូបមិនអស់ទេ ម្ដាយឪពុកពេលគាត់នៅតែ2នាក់គាត់អាចថែទាំកូនប្រុសកូនស្រីដល់9នាក់10នាក់បានហើយចោះយើង9នាក់ហេតុអ្វីក៏ថែទាំឪពុកម្ដាយមិនបាន ដោយការជួងកាលកូនប្រុសកូនស្រីខ្លះអត់មានភាពសាមគ្គីគ្នាទេកូនប្រុសកូនស្រីខ្លះមានភាពលំអៀងមានភាពចំណែនមានភាពលោភលន់ជាប់នៅក្នុងខ្លួនណាញោម មានបានតែគិតពីឪពុកម្ដាយណាឪពុកម្ដាយតិចដែលមានភាពចំណែនឆ្លៀននេះកូនប្រុសកូនស្រីអត់ទេណាញោមគឺ មានភាពស្រឡាញ់ស្មើគ្នាទៅដោយព្រំវិហារធម៌ទាំង4សម្រាប់កូនប្រុសកូនស្រីទោះខឹងទោះស្អប់ប្របណ្ណាក៏ដោយគោមិនដែល ទៅយកកម្មយកពៀជាមួយកូនដែរហ្នឹងហើយញោមអញ្ចឹងគឺយើងត្រូវចេះលៃលោកជូនបាយជូនទឹកនំចំណីត្រីសាច់ឲ្យលោកអ្នកដ៏មានគុណបានហូបបានពិសា អឺញោមមែនអត់ហើយចោះបើប៉ះប៉ុនខ្លះញោមអាត្មាទៅទេសញោមពេលដែលគាត់មានអាយុជីវិតគាត់អាចទទួលបានគាត់អាចមើលបានគាត់អាចហូបពិសាបានយើងយកបាយទឹកយ៉ាងទៅទៅជូនគាត់យើងសบายភាពជាកូនញោមសบายណាស់ហើយចោះបើគាត់បាត់បង់ជីវិតទៅ ពេលដែលគាត់នៅរស់យើងអត់ខំបំរើគាត់ទេក៏ប៉ុន្តែដល់តែពេលគាត់ស្លាប់មកចាប់ផ្ដើមមានកាទៀវក៏មានបាយស្រោបក៏មានភេទជ្ជៈក៏ខ្វេទៅដោះគោក៏មាន ដឹងយកមកធ្វើស្អីញោមឯងអើញោមមែនអត់ដឹងទិញមកទៅស្អីហើយចប់បើពេលគាត់នៅរស់បើខំបំរើ ថែទាំទំនុក បំរុងប៉ុណ្ណឹងអាយុគាត់មិនមែន100ទេញោម200ទេណោះជួងការហ្នឹងឯងកូនប្រុសកូនស្រីខ្លះញោម ពេលដែលគាត់មានជីវិតការរស់នៅនឹងប្រើគាត់ណាស់មិនមិនមិននៅក្នុងកម្មវិធីប៉ុនហ្នឹងឯណាមិនកូនប្រុសកូនស្រីហ្នឹងឯងជួងការហ្នឹងប្រើគាត់ណាស់ដល់តែពេលគាត់ស្លាប់ក៏ប្រើគាត់ទៀតដែរយ៉ាងអន់ណាស់ក៏អុចធូបសុំកតីលែកដែរញោមអីនិយាយមែនទេណាញោមថ្ងៃសិលម៉ែឲ្យពុកអើយជួយកូនផងកូនក្រសត់ណាស់ឲ្យមកលេខមកផ្លយទៅសុំលោកគ្រូវត្តតាំងពោទៀតញោមឯងលើកមុន ណាឃើញឯញោមអញ្ចឹងណាអញ្ចឹងញោមទោះស្លាប់ទៅក៏កូនអត់លើកលែងដែរប្រើនោះប្រើអាត្មាថាជួយប្រើម្លឹងម្លឹងប្រើនឹងប្រើគិតថាម៉េចហ្នឹងណាញោមឃើញហើយញោមនឹងនៅក្នុងចំណុចទីទីទី3ចំណុចទី4នោះគឺ គលានភេទជ្ជៈគឺឆ្នាំសម្រាប់កែរោគម្ដាយឪពុកណាញោមពេលនៅកូនតូចកូនធំក៏ដោយស្គាល់អស់ហើយពេទ្យសពគ្រប់ញោមមិនថាស្ពឺមិនថាបាត់ ដឹងមិនថាគុណធៈបុផាមិនថាកាលម៉ែតពេទ្យលោកសង្ឃកន្លែងណាក៏ស្គាល់អស់ដែរ ពេលមិនទាន់មានគ្នាជាប្តីជាប្រពន្ធអត់ដែលស្គាល់ទេមិនដូរសុខភាពមែនទេញោមដល់តែពេលមានកូនស្គាល់គ្រប់កន្លែងគ្រប់ច្រកលហកទាំងអស់ដើម្បីកូនណាញោមខំមិនថាយប់អាទិត្យប៉ុណ្ណាក៏បីកូននឹងទៅកន្លែងពេទ្យដែរប៉ុន្តែសាក់ម្ដាយឈឺវិញមើចាំព្រឹកសិនទៅម៉ែអើយយប់ហើយទៅដាស់គេគេមិនងើបទេ ទៅដាស់ណា គេងើបសាំងម៉ូតូក៏អត់មានពពោះគេទៅដាស់គេគេថាឯងចោលទៀតអញ្ចឹងប៉ុន្តែម្ដាយឪពុកអត់ទេញោមអត់មានថាយប់មិនយប់ទេណាញោមណោះស្រឡាញ់កូនណាស់ថ្នាក់ធ្នំកូនណាស់បីបំកូនណាស់ថែទាំកូនណាស់ទំនុកបំរុងកូនណាស់រហូតទោះដល់គាត់រលត់សង្ខារក៏គាត់ ផ្ដាំឲ្យកូននឹងមានភាពរស់នៅ សាមគ្គីគ្នាដែរណាញោមណាអញ្ចឹងទេកូនប្រុសកូនស្រីនៅក្នុងកម្មវិធីបុណ្យបច្ច័យ4ចម្រើនបជននេះគឺទៅតាមក្បួនទៅតាមច្បាប់ទៅតាមព្រះវិន័យគឺបានរលឹកនឹកឃើញឧបការៈគុណរបស់មេត្តាបិតាអញ្ចឹង ខ្វះខាតចឹកណា សូមឲ្យលោកម្ចាស់គ្រូជាម្ចាស់សូមឲ្យញាតិញោមពុទ្ធបរិស័ទទាំងអស់បាន ជ្រះថ្លានឹងទទួលនៅក្នុងការស្ដាប់ នៅពីព្រះអង្គទៀតណាញោមណាសូមអនុមោទនីគុណាសាធុបណ្ណលមោមកញោមណោះបរោហាជាពិសេសហូចបដិជ្ជគុណលោករៀបរាប់ពីបច្ច័យ4អញ្ចឹងមានចៃវរៈបណ្ឌិបាតសេនាសនៈនិងគិលានភេទជ្ជៈ ចឹងញាតិញោមត្រូវដឹងថាបច្ច័យទាំងឡាយ4នេះបើម៉ែឪទំនុកបំរុងដល់កូនបានយ៉ាងណាកូនក៏ត្រូវទំនុកបំរុងដល់ម៉ែឪយ៉ាងនោះវិញណាប៉ានទេញាតិញោមណាប៉ានអត់ដូចខ្សោយមើលមិនអាបានអញ្ចឹងសំខាន់យើងតា តាម៉ែឪធ្លាប់ចិញ្ចឹមយើងយ៉ាងម៉េចធ្វើយ៉ាងម៉េចយើងចាំម៉ែឪវិញយ៉ាងនឹងទៅអត់ខុសទេណាញោមណាហ្នឹងហើយនេះជាគោលបំណងដែលយើងធ្វើហើយជាពិសេសយើងបានធ្វើនេះគឺដោយកុសលនិងដោយសទ្ធាកិតគូយូរថ្ងៃអញ្ចឹងអាត្មាបានរៀបរាប់ប៉ុណ្ណេះអញ្ចឹងក៏ងាករេមក ក៏ដេចជាគុណណែអ្នកអានត្រៃណាសូមឲ្យរៀបរាប់ពីបទព្រះវិន័យអាឲ្យពិរោះយ៉ាងណាអីក៏សូមរតនានិមន្តនោះពិរោះអិនគេណាញោមអឺចឹងបានតែគេនិមន្តមកក៏អត់ប្រអត់និមន្តទេនេះហ្នឹងហើយមកតាំងពី ថ្មអីដុំមកលឺលឺមកវើណែអីក៏ទុយធម្មចៈនោះហើយថាយានៅមានកម្លាំងទៀតណាអញ្ចឹងឃើញថាចប់បទព្រះវិន័យប៉ុណ្ណេះណាញោមឥឡូវនៅពីកពីទៀតមានប្រសោតនឹងព្រះអភិធម្ម ឃើញថាថ្ងៃនេះរៀបរាប់ពីប្រសោតឃើញថាមាន21000បឋមខណ្ឌញោមនឹងច្រើនអញ្ចឹងក្នុងឱកាសនេះឲ្យដឹកគុណថាដឹកគុណរៀបរាប់ពីប្រសោតតកតងនឹងការដែល ញាតិញោមពុទ្ធបរិស័ទបានធ្វើបុណ្យថ្ងៃនេះឈ្មោះថាបុណ្យបច្ច័យ4ហើយជាពិសេសទៀតចង់ដឹងអំពីអានិសង្ឃអានិសង្ឃដែលញាតិញោមពុទ្ធបរិស័ទម្ចាស់ដើមទានប្រធានដើមបុណ្យដែលនាំគ្នាចូលចិត្តធ្វើបុណ្យនឹងបានអានិសង្ឃយ៉ាងណាដែរ ហើយបច្ច័យ4នឹងបានអានិសង្ឃអីយ៉ាងណាដែរសូមឲ្យបដិជ្ជគុណរៀបរាប់ពីប្រសោតនឹងឲ្យបានក្បោះក្បាយត្រង់ជា15នាទីណាសូមរតនានិមន្តអ្នកមត្ថុរតនតិយសៈទូលព្រះបង្គំខ្ញុំព្រះករុណាសូមនមស្ការក្រាបថ្វាយបង្គំឧទ្ទិសដៅចំពោះ ព្រះរតនត្រ័យទាំង3ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាកោតក្រែងសពសពកាលទាំងពួងទូលបង្គំខ្ញុំប្រកករណាសូមនមស្ការថ្វាយបង្គំចំពោះសម្ដេចអគ្គមហាសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃខេនយុសម្ដេចព្រះសង្ឃខេនយុរងព្រះមន្ត្រីសង្ឃគ្រប់ ឋានានុក្រមទូទាំងព្រះរាជាណាចក្រកម្ពុជាដោយសេចក្តីគោរពជាទីសក្ការៈដ៏ខ្ពង់ខ្ពស់អំពីអង្គខ្ញុំព្រះករុណាថ្វាយបង្គំចំពោះលោកឪជាម្ចាស់ដែលជាព្រះថេរៈគ្រប់ព្រះអង្គដោយសេចក្តីជ្រះថ្លាកោតក្រែងថ្វាយបង្គំអង្គព្រះមហាថេរៈជាធិបតីក្នុងការចាត់ចែងសម្ដែងពធទេសនាពុច្ឆាវិសច្ចនីក្រេ3នាវេលាគ្រាឱកាសនេះដោយសេចក្តី គោរពជាទីសក្ការៈនិងនមស្ការចំពោះបកណាគុណចាស់អង្គធម្មកតឹកលោកប្អូនរុនរាជដោយសេចក្តីជ្រះថ្លា និងនមស្ការរាប់អានចំពោះលោកម្ចាស់ដ៏មានអាយុគ្រប់ព្រះអង្គដែលមានព្រះវត្តមាននាបញ្ញកម្មនេះដោយសេចក្តីជ្រះថ្លា ចម្រើនពរញាតិញោមពុទ្ធបរិស័ទដែលនិយមតាមដានស្ដាប់សម្លេងព្រះធម៌តាមរយៈប៉ុស្តិ៍វិទ្យុ ជារៀងរាល់ថ្ងៃដោយសេចក្តីរាប់អានចម្រើនពរញាតិញោមពុទ្ធបរិស័ទអ្នកភូមិមណ្ដងព្រែងឃុំឈៀនឡើងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងព្រមទាំងញាតិញោមពុទ្ធបរិស័ទដែលអញ្ជើញមកគ្រប់ទិសទីទាំងអស់សូមទទួលការរាប់អាន ពីអាត្មាភាពដោយសេចក្តីស្មោះស្មៅក្នុងព្រះធម៌ចម្រើនពរលោកអាចារ្យគ្រប់រូបទាំងអស់ដែលជាថបដីក្នុងការចាត់ចែងដឹកនាំកម្មវិធី បច្ច័យ4នៃវេលាគ្រាឱកាសនេះនិងសូមចម្រើនពរដល់កូនចៅប្រុសស្រីធានាធិបតី គ្រប់រូបដែលមានសទ្ធាជ្រះថ្លា ក្នុងការបំពេញបុណ្យបំពេញកុសលបច្ច័យ4និងចម្រើនបជនជូនលោកអ្នកដ៏មានគុណនេះសូមទទួលការរាប់អានពីអាត្មាភាពដោយសេចក្តីរាប់អាននិងទីតីពិបត្តិនមស្ការដ៏សង្ខិតសង្ខេបបែបផ្លីមកប្រមាណប៉ុណ្ណេះតម្រូវត្រូវការពេលវេលាអាត្មាភាពនិងបានឱកាស ដើម្បីចូលរួម ក្នុងការសម្ដែងពធទេសនាក៏ដូចជាឆ្លើយនៅបញ្ហាកម្មដែលព្រះអង្គគ្រូជាម្ចាស់បានរតនាអង្គខ្ញុំប្រកករណាឲ្យចូលរួមបកស្រាយបញ្ញែបញ្យលនៅក្នុងកម្មវិធីប៉ុននេះគឺឲ្យតែរយៈពេល15នាទីជាប់តាក់ទងទៅនឹងព្រះសោតហ្នឹងហើយអញ្ចឹងឥឡូវនេះម៉ោង6 43នាទី15នាទី គឺលមមសំគួរប្រសោតយើងនៅមួយកពីទៀតគឺព្រះអភិធម្មចឹងហើយក្នុងរយៈពេល15នាទីហ្នឹងគឺក៏សំលមមហើយព្រោះលោកម្ចាស់ធម្មធិរោរុនរាជហ្នឹងគឺលោកបានបកស្រាយអំពីបច្ច័យទាំងឡាយ4និងគុណលោកឪពុកនិងអ្នកម្ដាយហ្នឹងក៏បាន ពីរោះក្បោះក្បាយហើយក៏អធិប្បាយយ៉ាងច្រើនមកអំពីគុណមេត្តាបិតានឹងហើយកូនចៅប្រុសស្រីនឹងក៏គាត់ធ្វើនេះក៏ប្រុសអាស្រ័យមាននៅកតញ្ញូកតវេទីតាធัวដើម្បី រលឹកដឹងគុណនិងធ្វើតបចំពោះលោកឪពុកនិងអ្នកម្ដាយដែលគាត់មានឧបការៈគឺសេចក្តីល្អដែល ទំនុកបំរុងចង់ផ្ដាំចិញ្ចឹមមើលថែ កូនប្រុសនិងកូនស្រីនឹងបានយ៉ាងល្អរហូតកូនមានណាបានគ្រប់ណាកូនប្រុសគ្រប់កូនស្រីនឹងបានធូធាដោះដៃដោះជើងរីកចម្រើនក្នុងពូជពងវងតកូលហើយទៅចាត់ចែងនៅវត្ថុលុយកាក់នេះដើម្បីធ្វើជាកម្មវិធីបន់បច្ច័យ4និងចម្រើនបជននាថ្ងៃនេះ នឹងអញ្ចឹងបច្ច័យ4ចម្រើនបជនដែលកើតឡើងបានហ្នឹងក៏អាស្រ័យដោយកតញ្ញូកតវេទីបើអត់មានកតញ្ញូអត់មានកតវេទីក៏មិនអាចប្រព្រឹត្តកើតឡើងញ៉ាំងកម្មវិធីហ្នឹងឲ្យដោះដាលកើតឡើងយ៉ាងស្គុះស្គាយកក្រឹកកក្រែងនេះឲ្យបានទៅដែរអញ្ចឹងដោយសារកតញ្ញូកតវេទីហើយកតញ្ញូហ្នឹងប្រែថាអ្នកដឹង នៅគុណបការៈដែលអ្នកដតីបានធ្វើហើយចំពោះខ្លួន កតាំងឧបការังជនីតេតិកតញ្ញូចណោជនណា ដែលបាន ដឹងនៅឧបការៈដែលអ្នកដតីបានធ្វើដល់ខ្លួនឈ្មោះថាកតញ្ញូជននិងអ្នកដែលបានដឹង គុណតម្លៃរបស់អ្នកណាអ្នកណា ដែលបានធ្វើហើយដល់ខ្លួនរាប់ថាជាអ្នកមានគុណខាងដើមក៏បីដឹងដឹងហើយក៏មិនអស់ចិត្តក៏បានលៃលក យកធនធានរបស់ដែលមានខ្លួនឯងអាចធ្វើតបវិញក៏ចាត់ចែងដើម្បីធ្វើតបចំពោះបបការីជននោះនឹងដែលបានប្រកាសលើកឡើង បានពោលឡើងឬក៏ជាសញ្ញាឡើងបញ្ជាក់ឲ្យឃើញថាបុគ្គលនោះកំពុងតែធ្វើតប កតាំងឧបការังវិតតៃតេកតវេទីចនោជនណាដែលបានធ្វើតបឬប្រកាសនៅគុណនៃបបការិជននោះជននោះឯងឈ្មោះថាកតវេទីជនអ្នកដែលបានធ្វើតប អញ្ចឹងគុណតម្លៃដែល គ្រប់គ្រាន់សមគួរនឹងកូនចៅប្រុសស្រីឬក៏ជនណាដែលធ្វើតបនោះ គឺវាស្របទៅតាមបបការីជននោះបានធ្វើ ខាងដើមហើយគឺជាគុណមិនអាចកាត់ថ្លៃបាន ជាគុណដែលគប្បីរលឹកនឹកឃើញជាពិសេសមេដានិងបៃតានឹង គឺមានគុណដល់ក្រៃលែងមេដាបៃតានឹងគឺជាគុណដល់ប្រសើរកូនចៅប្រុសស្រីនឹងក៏បីដឹង មេដាបៃតានឹងឯងមានគុណដ៏ធំមហិមាដែលសម្គាល់ថាជាគុណសម្បើមក្រៃលែងក៏បីដឹងហើយធ្វើតបចឹងហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថាឪពុកម្ដាយមាននៅអនន្តគុណគុណរាប់មិនបានច្រើនណាស់មានអណេកបគុណគឺគុណច្រើនជាអណេកអសមៈគុណមិនមានអ្វីស្មើទេ នៅក្នុងលោកនេះ មានអបមាណគុណរាប់ប្រមាណត្រាប៉ុណ្ណេះប៉ុណ្ណោះអីហ្នឹងมันអាចស្មើនឹងគុណមេត្តាបិតាទេ នឹង លោកឪពុកនិងអ្នកម្ដាយមានគុណច្រើនមានគុណរហូតទៅដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គបានប្រៀបធៀបថាទោះជាកូនចៅប្រុសស្រីទាំងអស់យកភ្នំព្រះសមេយកទឹកសមុទ្រធ្វើជាទឹកនប់ទឹកថ្នាំឬក៏យកផែនដីនេះធ្វើជាក្រដាស់សៀវភៅឲ្យកូនចៅអង្គុយសរសេររៀបរាប់ អំពីគុណមេត្តាបៃតានឹងរហូតសឹកនៅ ភ្នំព្រះសមេជ្រលក់រហូតដល់រីងនៅទឹកសមុទ្រហើយសរសេរឲ្យអស់នៅផែនដីនេះទៅទៅទៀតក៏មិនអាចស្មើ ឬក៏មិនអាចរៀបរាប់អំពីគុណមេត្តានិងបៃតានេះបានផងម៉ែឪមានគុណគុណមានទម្ងន់ធ្ងន់ដោយប្រតិពី គ្មានអ្វីនឹងសងគុណលោកទាំងពីរមាសប៉ុនគិរីថ្លៃពុំស្មើផងហ្នឹងហើយញាតិញោមពិតបរិស័ទធ្លាប់លឺឯពាក្យហ្នឹងណាញាតិញោមណា និងពាក្យម៉ែពាក្យឪមានន័យសំខាន់ខ្លាំងណាស់ប្រជុំគុណក្រាស់ក្រៃជាងធរណីពាក្យម៉ែពាក្យឪពីរស់គ្របលើប្រតពីល្អជាងគិរីពេញដោយរុក្ខាព្រៃភ្នំមានសัตว์ជាគ្រឿងលម្អភរិយាបវរលម្អផុសសដាទ្វីបលោកល្អស្រស់ក៏ព្រោះសូរិយាសัตว์ក្នុងលោកកាល្អព្រោះមានពុកល្អព្រោះមានម៉ែហ្នឹងបើអត់មានម៉ែជីវិតយើងក៏អត់ ត់ល្អណាញោមណោពេលយើងរៀបចំអាពាហ៍ពិពាហ៍ប្រសិនបើអត់មានម៉ែអត់មានឪអង្គុយអងហ្នឹងក៏អត់មានភាពកក់ក្ដៅអត់មានម៉ែឪគ្រាន់នៅ ពីក្រោយខ្នងអត់មានម៉ែឪនឹងឯងជាកម្លាំងចិត្តក៏ហាក់បីដូចជាអត់សូវមានន័យមែនមិនមែនទេញាតិញោមចឹងមានម៉ែមានឪនឹងឯងគឺថាមានន័យខ្លឹមសារសំខាន់នៅក្នុងជីវិតនេះ ចឹងកូនចៅ ប្រុសស្រីទាំងអស់នឹងឯងក៏បីឲ្យតម្លៃមេដាបៃតានឹងឲ្យខ្លាំងក្លាមែនតែនដោយការដឹងហើយធ្វើតបចំពោះលោកអ្នកដ៏មានគុណនោះ ហ្នឹងហើយដោយលោកម្ចាស់បានរៀបរាប់ខាងដើមអញ្ចឹងម៉ែឪធ្លាប់ចិញ្ចឹមយើងដោយបច្ច័យទាំងឡាយ4ចៃវរៈសពុតកាអាវស្លៀកពាក់អាហារបិណ្ឌបាតនំចំណីត្រីសាច់បរិភោគផ្សេងផ្សេងទាំងអស់មានសេនាសនៈទីកន្លែងអាស្រ័យនៅមេដាបេដាធ្លាប់ផ្ដល់ឲ្យយើងកលានភេសជ្ជៈគឺគាត់ផ្ដល់ឲ្យយើងមើលថែពេលយើងឈឺពេលយើងថ្កាត់មិនថាយប់មិនថាប្រលប់គឺលោកឪពុកអ្នកម្ដាយនឹងចំណាយមកលើយើងច្រើនក្រៃលែងច្រើន ហើយគាត់មិនបាន ទៀមទាសំណងដើម្បីឲ្យកូនចៅសង ទេក៏ប៉ុន្តែការដឹងនឹងធ្វើតបនេះ វាជាកតបកិច្ចរបស់កូនប្រុស កតបកិច្ចរបស់កូនស្រីក៏បីធ្វើសងចំពោះលោក ធ្វើជូនចំពោះលោកឲ្យបានរឿយរឿយឲ្យបានច្រើនពីព្រោះអីយើងគឺជាអ្នកជំពាក់បំណុលរបស់លោកនឹងច្រើន គាត់មិនបានដាក់នៅ សំណងគាត់មិនបានដាក់ខសន្យាជាមួយកូនប្រុសជាមួយកូនស្រីទៅក៏ពិតមែនក៏ប៉ុន្តែកតបកិច្ចរបស់កូនប្រុសរបស់កូនស្រីនឹងត្រូវដឹងប្រកាសច្បាស់នៅក្នុងចិត្តតែយើងជំពាក់ម៉ែជំ ពាក់ឪនឹងច្រើនណាស់មែនមិនមែនទេញាតិញោម យើងសិតតែធ្លាប់ធ្វើកូនគេមិនមែនមកម៉ែគេស្រាប់ស្រាប់មិនមែនឪគេស្រាប់ស្រាប់ទេយើងធ្លាប់ធ្វើកូនគេយើងធ្លាប់នឹងរស់នៅ ក្រោមអាណាព្យាបាលចិញ្ចឹមមើលថែម៉ែឪដូចតែគ្នានឹងសិតតែធ្លាប់ឆ្លងកាត់ បានយើងដឹងថា យើងចិញ្ចឹមកូនរបស់ យើងលំបាកប៉ុណ្ណាយើង មើលថែកូនយើងលំបាកប៉ុណ្ណាយើងបារម្ភពីកូនយើងយើងព្រួយពីកូនយើងយើងគិតពីកូនរបស់យើងតើ ម៉ែឪយើងនឹងគិតយើងប្រពន្ធណាយើងនឹកស្រមៃថយក្រោយបន្តិចទៅបានយើងដឹងថាអូណោអញគិតអញបារម្ភអញព្រួយអញខ្នះខ្នែងដើម្បីកូននេះតើលោកឪពុកនិងអ្នកម្ដាយរបស់អាត្មាអញត្បិតតែគាត់ចែកឋានទៅជាយូរយារក្តីនោះយ៉ាងណា តែគុណរបស់គាត់ប្រហែលជាមានយ៉ាងធំធេងចំពោះអាត្មាអញដូចដែលអញមានចំពោះកូនអញ្ចឹងដែរយើងគិតអញ្ចឹងទៅណាញាតិញោមលឺទេញោម នឹងឲ្យយើងគិតអំពីគុណលោកឪពុកនិងអ្នកម្ដាយដោយយើងស្ទង់ស្ទាបនិងវាស់វែងជាមួយដែលយើងមានកូននេះបានស្ដាប់ឮពាក្យពោលត្អូញត្អែរៀបរាប់ពីម៉ែរងលំបាកច្រើនទុកព្រោះកូនឥតស្រានស្រាអោក្ដីលំបាកច្រើនហោះស្ដីព្រះពុទ្ធត្រាស់ថាមហាគុណគុណមានទំនុនលើសផែនដីបើគុណនោះយល់ពិតជាប្រប្រៃតបគុណម្ដាយថ្លៃនោះជាបន្ធំ តបគុណឪពុកថ្លៃនោះជាបុណ្យធំពេលស្ដាប់ធម៌ប្រគុណចាស់ទេសនា ស្ដាប់យូរយូរពិចារណាចិត្តចង់យំនឹកឃើញថាខ្លួនធ្លាប់ធ្វើបាបឪពុកម្ដាយនឹងធ្លាប់ធ្វើឪពុកម្ដាយនឹងឯងឲ្យគាត់ រងទុកភ្នែកឲ្យគាត់រងលំបាកហេតុដូច្នោះហើយពេលដែលខ្លួនឯងស្ដាប់លោកទេសនាគិតពិចារណាគិតចង់យំ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 អោកម្មទាំងឡាយសូមស្មាលាអ្នកចេះមកសូមស្មាលានៅពេលដែលជួលតុកជួលរោងជួលណាបោះសបុកមកអញ្ជើញអាចារ្យមកអត់ចេះថ្វាយអង្គមអត់ចេះសមាទានអត់ចេះវន្តាខមាទោសទេហើយតាំងចិត្តថាខ្លួនឯងធ្វើគុណលាទោសលាបាពីម៉ែពីឪតែចិត្តសន្តានអត់មានអាចារ្យប្រកបទាំងអស់ក៏មានដែរណាញោមញោមអើយ នឹងជួនកាលអាចារ្យប្រកបឲ្យថ្វាយអង្គមបានថ្វាយអង្គមចាប្រកបឲ្យវន្តាបានវន្តាបើអាចារ្យមិនប្រកបអាចារ្យមិនប្រាប់អត់តែខ្ចីថ្វាយអង្គមណាញោមណអត់ថ្វាយអង្គមអត់កើតទៀតព្រោះកាមេរ៉ាវាអត់តន់មកកាមេរ៉ាដាក់មកប៉ុសសិនមកថ្វាយអង្គមឲ្យវាសមបន្តិចអានឹងវាតល់តែកាមេរ៉ាទៀតញោមហ្នឹងអញ្ចឹងយើងដល់ទៅពេលយើង ដល់ពេលយើងនឹកឃើញដល់គុណរបស់គាត់ហើយបានយើងសូមខមាទោសនិងស្មាលាទោសដើម្បីឲ្យរួចកម្មឲ្យលួចពីតាំងចិត្តធ្វើជាកូនកតញ្ញូធ្វើជាគំរូកូនគ្រប់គ្នា លែងឲ្យគាត់គិតគ្រប់អវ័យអវ័យឲ្យគាត់លោកលីបានទៅវត្តឲ្យឪពុកម្ដាយបានទៅវត្តរៀនសូត្រធរអានឹងគេឲ្យចេះធរដាធរវាឲ្យចាំស្ទាត់កាន់សិក្ខាបទល្អត្រឹមត្រូវ